ការខ្ជិលហ្នឹងគឺជាអបាយមុខអបាយមុខជាប្រធាននៃសេចក្តីវិន័យមួយក្នុងអបាយមុខទាំងឡាយទាំងពួងណាហ្នឹងឯងសេចក្តីខ្ជិលហ្នឹងចូលក្នុងអបាយមុខស្រីស្រាលបែងអឺ ខ្ជិលណាកោសច្ចៈហ្នឹងហើយនឹងបាបប្រមិតគេណាអាហ្នឹងសិតតែជាប្រធាននៃសេចក្តីវិន័យបណ្ណាហើយដើរលេងយប់ចឹងទៅហួសកាលហួសវេលាចោលផ្ទះសំបែងចោលបត់ភេរិយាអីអីហ្នឹងហ្នឹងគឺជាប្រធាននៃសេចក្តីវិន័យ ណាដូច្នេះការងារដែលមិនច្បោកច្បល់ហ្នឹងគឺមិនច្បោកច្បល់ជាមួយនឹងសេចក្តីខ្ជិលកណានឹងកិលេសផ្សេងផ្សេងទៀតកណានៅក្នុងកិច្ចការងារដែលយើងធ្វើដើម្បីការដែលមិនខ្ជិលណាណា ហ្នឹងហើយខ្ញុំកណ្ណាកម្មបានកិច្ចការងារដែលយើងមិនខ្ជិលហើយត្រូវសរុបសេចក្តីជាយាមហ្នឹង គឺត្រូវមានឆន្ទៈពេញចិត្តនៅ ក្នុងកិច្ចការងារចឹងប៉ុណ្ណាបើអត់មានឆន្ទៈពេញចិត្តនៅក្នុងការងារទេ វិរិយៈដែលប្រព្រឹត្តទៅហ្នឹងក៏មិនបានដែរចឹងប៉ុន្តែក្នុងអតិបាតធัวមានឆន្ទៈវិរិយៈហ្នឹងហើយបានចិត្តវិមង្សាចឹងសំបីតែក្នុងកិច្ចការងារយើង ធម្មតាក៏តលតែមានការពេញចិត្តនឹងដែរហើយការពេញចិត្តនឹង ធាក់ទងទៅនឹងទឹកចិត្តណាទឹកចិត្តដែលយើងប្រកបទៅ ក្នុងកុសលធម៌ហ្នឹងមនុស្សយើង មានទឹកចិត្តហ្នឹងគឺអង្គធัวគឺសទ្ធាទាំងកណានោះយើងពុទ្ធបរិស័ទបងប្អូនស្រីប្រុសទាំងអស់មានទឹកចិត្តដោយ បានជួយមកក្នុង កិច្ចការងារអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាដែលគុណចាស់ព្រះអង្គរេហុលនឹងតែងតែដឹកនាំរឿយរឿយរហូត4ឆ្នាំមកហ្នឹងតេតងនឹងទឹកចិត្តទឹកប្រតិទឹកចិត្តហ្នឹងចឹង ហើយដូចជាការប្រជុំសាសនាអន្តរជាតិដែលគុណចាស់បានប្រកាសអំបញ្ញមិញមានទឹកប្រតិទឹកចិត្តដែលជួយអាហ្នឹងហៅទឹកប្រតិហ្នឹងទឹកចិត្តហើយហ្នឹងហើយដែលប្រព្រឹត្តទៅក្នុងកិច្ចការងារដែលល្អអញ្ចឹងទឹកចិត្តហ្នឹងគឺជាសទ្ធា នឹងឯងនោះយើងខ្វះទឹកចិត្តវាដូចកាលពីខែប្រគុណចែកដើមពិសាអីចឹងដែលមិនតាន់មានភ្លៀងណាដូចតថេសថាសសម្បើមចឹងណាមនុស្សសត្វខ្វះទឹកនឹងឯងវាយខ្វល់ហូតដល់ទៅមានការស្លាប់បាត់បង់ជីវិត សត្វពាហនៈអីអីជាដើមទៀតផងចឹងដោយអត់ស្មៅអត់ទឹកអីអីចឹងទៅហើយរាជរដ្ឋាភិបាលហ្នឹងក៏ចាត់ការជួយជួយទឹកទៅក្នុងទីកន្លែងណាណាអីហ្នឹងហើយពុទ្ធបរិស័ទយើងបានចាត់ការជួយជួយទឹកទៅក្នុងទីកន្លែងដែលខ្វះខាត ចឹងទៅនឹងគឺក្រំតែចង់បញ្ជាក់ថាការដែលអត់មានទឹកចិត្តហ្នឹងវាដូចជារដូវប្រាំងរីងស្ងួតហួតហែងអញ្ចឹងដែលធ្វើឲ្យមនុស្សសត្វលំបាកណាស្លាប់ណានៅដំណាំដាំដុះអីអស់ ហ្នឹងហើយដោយសារការដែលរាំងស្ងួតហួតហែងហ្នឹងយ៉ាងណាមនុស្សយើងតែកាលណាអត់មានទឹកចិត្តអាហ្នឹងគឺនាំមកនៅសេចក្តីក្តៅក្រហល់ក្រហាយដល់អ្នកដតីខ្លួនឯងហ្នឹងក៏ដូចតែគ្នាចឹងក៏ណាយើងរស់នៅក្នុងសង្គម ដែលមិនមានការសង្គ្រោះគ្នា មិនមានការជួយគ្នាមិនមានទឹកចិត្តហើយអាហ្នឹងគឺលំបាកណាដៅស្ងួតហួតហែងគិតតែប្រយោជន៍ខ្លួនឯងប្រយោជន៍នេះមិនមែនសំដៅយកកុសលចិត្តកុសលធម៌ទេណាសំដៅយកសម្បកខាងក្រៅហ្នឹងហ្នឹងឯងប្រយោជន៍ដែលប្រព្រឹត្តទៅ មិនជាខ្លឹមសារអីទៅក្នុងចិត្តសន្តានទេត្រង់តែថារបស់ទាំងអស់ហ្នឹងបើយើងឆ្នៃទៅដោយទឹកចិត្តទៅទៅទៅជាបានប្រយោជន៍ទូទៅដល់មនុស្សសត្វតតីតតីចឹងទៅហ្នឹងឯងដែលជាលៀបជាយោះ ណាមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិក្តីសុខតល់ខ្លួននឹងនឹងឯងរបស់ទាំងអស់ហ្នឹងដែលយើងអាស្រ័យនឹងទឹកចិត្តទៅវាទៅជារបស់មានប្រយោជន៍សំខាន់ទៅដល់មនុស្សសត្វទាំងឡាយបានរស់ហើយខ្លួនឯងក៏សប្បាយចិត្តជាមួយគ្នានឹងអំពើល្អដែលបានធ្វើនឹងឯងទៅទៅជាមានការសប្បាយប្រតិសប្បាយចិត្ត នៅពេលដែលនឹករលឹកឃើញដល់អំពើល្អដែលបានធ្វើហ្នឹងទៅតាមសមត្ថភាពប៉ុណាដែលនឹងអាចប្រព្រឹត្តទៅបាននេះគឺជាការរៀបរាប់អំពីរឿងទឹកចិត្តហ្នឹងគឺសទ្ធាប៉ុណាហើយសទ្ធាហ្នឹងដូចថាយើងស្រេកទឹក ហាលថ្ងៃក្តៅអីចឹងទៅបានទឹកឆាន់ទៅបានទឹកពិសាបរិភោគទទួលទានហ្នឹងទៅវាមានកម្លាំងវាមានកម្លាំងកាយហ្នឹងណាដោយសារមានទឹកឆាន់ហ្នឹងទឹកទទួលទានហ្នឹងយ៉ាងណាមិញកាលណាបើយើងមានទឹកចិត្តហ្នឹងទៅទឹកចិត្តគឺសទ្ធាហ្នឹងណាវាធ្វើឲ្យមានកុសលឆន្ទៈ អសោឆន្ទៈហ្នឹងគឺថា ជាកម្លាំងចិត្តហើយដែលបានឆន្ទដែលបានទទួលទានទឹកហ្នឹងទៅវាឆ្អែតណាមានកម្លាំងកើតឡើងប្រកបជាមួយនឹងបៃតិសណាបាមកជានឹងគឺយើងជ្រាបពីរឿងកុសលឆន្ទៈពេញចិត្តក្នុងកិច្ចការងារដែលប្រសិជ្ជៈទោសនឹងវាតេតួងនឹងការដែលមានសទ្ធា កណាសទ្ធាគឺកម្មសកតាសទ្ធាហើយនឹងតថាគតពោធិសទ្ធាដែលពុទ្ធបរិស័ទយើងបានជ្រាបហើយសទ្ធាគឺម្យ៉ាងបានដឹងថាកម្មណាវត្តតិលោកោកម្មណាវត្តតិបជាសត្វលោកហ្នឹងប្រព្រឹត្តទៅតាមកម្ម ចឹងជីវិតរបស់យើងដែលរស់នៅក្នុងបច្ចុប្បន្នហ្នឹងក្នុងកំណើតជាមនុស្សនេះព្រោះណាគឺតេតួងទៅនឹងផលវិបាករបស់កម្មមួយចំណែកធំទាំងព្រោះណាគឺដូចជាផ្នែករូបយើងមានប្រសាទរូបភ្នែកជាច្រមុះអណ្ដាតប្រសាទកាយ យើងមានភេទរូបស្រីឬភេទរូបប្រុសមានជីវិតរូប មានហតិយវត្ថុទាំងអស់នេះសត្វតែជាកម្មច្ចរូបឬរូបកើតអំពីកម្មអត់មានអ្នកណាមកចេះធ្វើអីឲ្យខ្លួនឯងទេអត់មានអ្នកវិទ្យាសាស្ត្រអីក្នុងโลกនឹងអាចបង្កើតបានទេហ្នឹងឯង មើលអ្នកជំងឺអីចឹងទៅដល់ត្រូវស្លាប់มันអាចធ្វើជីវិតិនត្រីជីវិតនឹងដាក់ឲ្យរស់បន្តទៅទៀតបានទេអ្នកវិទ្យាសាស្ត្រសម័យណាក៏ដោយគឺមិនអាចធ្វើបានទេពីព្រោះជីវិតិនត្រីនេះគឺជាកម្មជារូបប៉ុណ្ណារូបដែលកើតពីកម្មហើយនៅវិបាករបស់កម្មទៀត ដែលត្រូវបដិសន្ធិក្នុងភពភូមិឋានណាណានឹងអត់មានអ្នកណាអាចធ្វើឲ្យខ្លួនឯងបានទេ យើងមើលសត្វពាណៈគោក្របីកាយឆ្មាអីហ្នឹងមានអ្នកណា ទៅចង់ឲ្យខ្លួនឯងកើតជាសត្វលំបាកលហេមលហាមកើតតែមនុស្សហ្នឹងក៏មិនចង់កើតជាមនុស្សដែល ក្នុងតកូលក្រីក្រលំបាកផងហើយបើធ្វើឲ្យខ្លួនឯងបាន ទៅធ្វើបដិសន្ធិអី ឲ្យលំបាកលហេមលហាមទាំងនោះអញ្ចឹងគឺថាមុននឹងកើតហ្នឹងវាអត់តមានទេគឺកម្មជាបច្ច័យចឹងឲ្យមាន កម្មច្ចរូបនិងវិបាកកម្រិតសន្ធិហ្នឹងកើតឡើងទៅតែកើតមាននៅពេលបដិសន្ធិនឹងឯងចឹងចឹងគឺថាតួកម្មច្ចរូបប្តីតួវិបាកកម្រិតសន្ធិប្តីហ្នឹងគឺ ទៅតែកើតនៅពេលបដិសន្ធិហ្នឹងក្រំថា នៅពេលបដិសន្ធិហ្នឹងចុតិចិត្តហ្នឹងបានបញ្ជូនទៅនៅការសន្សំសន្តានសន្សំបនបាបយ៉ាងណាអធិស្ស្រ័យអីយ៉ាងម៉េចចំណូលចូលចិត្តហ្នឹងបញ្ជូនទៅឲ្យ បដិសន្ធិនឹងដោយអនន្តរបច្ច័យអនន្តរោបនិស្សយបច្ច័យជាដើមនឹងនឹងអញ្ចឹងគឺថាក្នុងតំណនៃសង្ខារធัวសពនឹងហើយបាន ជាយើងនិយាយថាមួយអង្គមួយអង្គម្នាក់ម្នាក់ត្រាច់អង្កត់ក្នុងវត្តសង្សារនឹងដោយសារថាការសន្សំសន្តានសន្សំកុសលអកុសលអីហ្នឹងបានបញ្ជូនតតទៅពីចុតិទៅបដិសន្ធិហ្នឹង មិនមិនមាន បាត់បង់អីទៅទេព្រះអង្គត្រូវបានត្រាស់ជាព្រះពុទ្ធក៏ដោយការសន្សំសន្តាននឹងមិនមានបាត់ទៅមួយជាតិមួយជាតិអីហ្នឹងទេបើចិត្តតែបាត់ទៅអញ្ចឹងធ្វើម៉េចបានត្រាស់ជាព្រះពុទ្ធបើចិត្តតែបាត់ទៅធ្វើម៉េចបានជាព្រះបជាកពុទ្ធហើយព្រះពុទ្ធអង្គទ្រង់ព្យាករមកថាជាព្រះអគ្គសាវកអីអីតាំងពីព្រះពុទ្ធអនោមទេសីមួយអសង្ខ័យមួយសែនកាប់មកអញ្ចឹងធ្វើម៉េចបាន ជាព្រះអគ្គសាវកទៅ បើអ្វីអ្វីដែលត្រូវសន្សំនឹងវាត្រូវបាត់ទៅក្នុងមួយជាតិមួយជាតិនោះក៏ប៉ុន្តែនេះជាចិត្តនិយមទំនៀមរបស់ចិត្តវាបានបញ្ជូនមកទាំងពីចតិមកបដិសន្ធិនឹងអនន្តរបច្ច័យសមនន្តរបច្ច័យណដ្ឋបច្ច័យវិកតបច្ច័យអនន្តរោបនិស្សយបច្ច័យបញ្ជូនមកទាំងអស់អត់មានបាត់អ្វីឡើយ ទោះជាយើងភ្លេចក៏ដោយប៉ុន្តែអ្វីអ្វីដែលសន្សំហើយនឹងអត់បាត់ទេព្រោះធម្មជាតិនៃចិត្តទេវាជាចិត្តនិយមទំនៀមរបស់ចិត្តវាសន្សំអញ្ចឹងហើយចំណែកកម្មនិយមទំនៀមរបស់កម្មគឺឲ្យបដិសន្ធិនឹងឯងទៅតាមកម្មនឹងជាបច្ច័យហើយខ្ញុំដើរលើកនេះក៏ចង់បញ្ជាក់អំពីរឿងកម្មសកតាសទ្ធាហ្នឹងដែលឲ្យពុទ្ធបរិស័ទយើងបានជ្រាបថាយើងយក ឧទាហរណ៍បច្ចុប្បន្នដែលយើងកើតមកជាមនុស្សនេះ វាអត់មានអ្វីដែលយើងចេះតែធ្វើបានទេបើយើងចេះតែធ្វើបានចាំបាច់ធ្វើទុក្ខវេទនាពេលឈឺពេលគ្រោះថ្នាក់អីបាក់ដៃបាក់ជើងអីនឹងធ្វើអីចាំបង្កើតទុកមកធ្វើអីអានឹងឯងចឹងបានថាវាជាសង្ខារធัวវាអត់មានយើងអ្នកធ្វើសេចក្តីទុកនឹងទេ អញ្ចឹងសេចក្តីសុខក៏យើងមិនបានធ្វើវាដែរអានឹងជាការសម្ដែងថាម៉េចបានយើងអត់ធ្វើសុខថាបើយើងធ្វើសេចក្តីសុខបានយើងធ្វើតែសុខទៅចាំបាច់ធ្វើទុកធ្វើអីអញ្ចឹងបានថាយើងពិសោធន៍ជាក់ស្ដែងដោយអំណាចនៃបញ្ញាយើងឃើញថាអ្វីអ្វីដែលមានក្នុងកំណើតជាមនុស្សនេះវាមិនមែននៅលើយើងធ្វើទេវាតេតួងទៅនឹងវិបាករបស់កម្មហើយការដែលឃើញ កម្មជាបច្ច័យនឹងតកតងនឹងការអប់រំបញ្ញាឃើញការកើតឡើងនៃកម្មនឹងឯងព្រោះអវិជ្ជាតណ្ហាបាទានឲ្យកើតកម្មបានឃើញនៅ ក្នុងកម្មនឹងឯងជាប្រភពដែលនាំឲ្យមានបដិសន្ធិគ្រប់ភូមិឋានទាំងអស់គឺនៅក្នុងកម្មនឹងឯងហើយកម្មហ្នឹងវាមិនមែនកម្មនាំឲ្យកើតជាមនុស្សហ្នឹងតែមួយមុខហ្នឹងឯណាអាហ្នឹងវាជាកុសលកម្មទេ ដែលឲ្យបដិសន្ធិជាមនុស្សទៅសុគតិភពទៅទៀតទៅតែនៅក្នុងមនុស្សយើង ជាដើមហ្នឹងវាមានអកុសលកម្មមានអំពើប្រព្រឹត្តទៅដោយកាយកម្មវិច័យកម្មមโนកម្មជាអកុសល មានបញ្ញវិរិយប្រព្រឹត្តទៅរហូតដល់ទៅ មានការបន្ទុះនឹងមេត្តាបិតាវាយបហាសម្លាប់ មេតុឃាតបិតុឃាតសម្រាប់មេដាសម្រាប់បៃតាអីចឹងអានឹងវាជាបាបកម្មដោយឡែក អំពីកុសលកុសលនាំឲ្យបដិសន្ធិជាមនុស្សអីចុះដល់បើអកុសលកម្មជាបច្ច័យហើយយើងបដិសេធថាអត់មាននរកអត់មានប្រែតអីចឹងយ៉ាងម៉េចទៅយើងក្រំតែមើលមិនឃើញមិនដឹងតែខ្លួនយើងក៏ប៉ុន្តែមិនមែនថា អ្វីដែលយើងមិនដឹងហ្នឹងមិនមានទេឃើញណាហើយក៏មិនមែនថាអ្វីដែលយើងមិនដឹងហ្នឹងអ្នកដតីមិនដឹងនោះឡើយនឹងឯងយើងវាមិនប្រកែអីដល់ទៅថ្នាក់ថាអ្វីអ្វីក្នុងលោកហ្នឹងវាមានត្រឹមតែយើងដឹងតែប៉ុណ្ណឹងអ្វីដែលយើងអត់ដឹងគឺអត់មានមិនមិនមែនដល់ថ្នាក់ប្រកែអញ្ចឹងទេ បើយើងពូកែនោះវាអស់រាគៈទោសៈមោហៈទៅហើយនឹងឯងដែលយើងនៅ រាគៈទោសៈនៅទឹកថេមាននះនៅ ស្រឡាញ់នៅស្អប់កប់តោះនៅកើតទុកក្នុងចិត្តហ្នឹងមកពីយើងនៅមោហៈអវិជ្ជា នឹងឯងព្រោះគ្រប់អកុសលទាំងអស់តែងតែកើតប្រកបជាមួយគ្នានឹងមោហៈចេតសិកនឹងឯងចឹងអញ្ចឹងយើងដឹងហើយមោហៈហ្នឹងវាជាគ្រឿងបិទបាំងណាភាពងងឹតនឹងមិនអាចឲ្យដឹង នៅអ្វីអ្វីច្រើនទៀតណាស់ដូចដែលកាលយើងមិនតាន់ដឹងអត់តាន់មានសិលអញ្ចឹងអត់តាន់មាន ទឹកចិត្តអញ្ចឹងឃើញទេមិនមែនថាសិលនឹងអត់មានទេណាទឹកចិត្តនឹងអត់មានទេណាគ្រាន់តែយើងវាមិនតាន់មានសិលតាន់មានទឹកចិត្តតែខ្លួនយើង តែដល់ទៅការឆ្លងកាត់ពេលវេលារហូតមក ឬយើងបានខ្សែគប់ល្អនៅក្នុងប្រសាសនានឹងចឹងទៅស្រាប់តែធ្វើឲ្យមានការចេះដឹងឡើងទៅមនុស្សត្រូវតែមានសិលនឹងឯងបានយល់ដឹងអំពីមនុស្សធម៌ហ្នឹងទៅយើងក៏មានសិលទៅណាអានេះជាឧទាហរណ៍ថាណាកាលដែលយើងមិនតន់ដឹងហ្នឹងមិនមែនអត់ទេណាអ្វីអ្វីជាអាកំបាំងនៅច្រើនទៀតណាស់ឥឡូវយើងបានដឹងប៉ុណ្្នឹងហ្នឹង ប៉ុន្តែយើងនៅមានសេចក្តីប្រកាន់នៅមានសេចក្តីទុកសោកអីអីទាំងអស់ហ្នឹងបានន័យថាការដឹងរបស់យើងវានៅមានកម្រិតការដែល ដឹងដល់ទីបំផុតគឺត្រូវអស់អកុសល ក្នុងចិត្តសន្តាន ដឹងអរិយសច្ចៈធម៌អាហ្នឹងគឺថាការដែលដឹងដល់ការពិតទៅវាត្រូវអស់លោភៈទុសៈមោហៈអាហ្នឹងឯងចឹងអញ្ចឹងយើងនៅមាន កិលេសទាំងអស់ហ្នឹងស្រឡាញ់ស្អប់កប់តោះកើតទុកសោកសៅអាឡោះអាល័យអីចឹងបានដីថាអ្វីដែលត្រូវដឹងនឹងនៅមានច្រើនទៀតណាគ្រាន់តែពេលហ្នឹងយើងអត់ដឹងហ្នឹងជាការបញ្ជាក់អញ្ចឹងហើយរឿងភពជាតិកំណើតអីអីទាំងអស់ហ្នឹងរួមជាមួយនឹងអ្វីអ្វីច្រើនទៀតណាតលតែសັບបញ្ញុតជាញាណណោះសូម្បីតែព្រះអរហន្តព្រះ បច្ចេកពុទ្ធហ្នឹងក៏មិនអាចដឹងរឿងសពគ្រប់អស់ដែរព្រោះអត់មានសពញ្ញុតិញាណមានតែព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានសពញ្ញុតិញាណរឿងដែលត្រូវដឹងមានប៉ុណ្ណា ប្រញ្ញាណរបស់ព្រះអង្គក៏មានប៉ុណ្ណឹងបញ្ញាណរបស់ព្រះអង្គមានប៉ុណ្ណារឿងដែលត្រូវដឹងក៏មានតែប៉ុណ្ណឹងហើយយើងគិតថាម៉េចខ្លួនយើងនឹងគិតថាអ្វីដែលយើងអត់ដឹងនឹងអត់មានទៅឬ ហ្នឹងឯងអញ្ចឹងដូច្នេះនៅក្នុងកម្មសិកតាបញ្ញានេះគឺគ្រាន់តែលើកឲ្យឃើញថាដែលយើងកើតមកជាមនុស្សនេះណាកុំចេះតែយើងប្រកែកប្រកម្មទៅថា ជារបស់យើងនឹងឯងពីព្រោះវាជាផលវិបាករបស់កម្មវាជាផលនៃបច្ច័យក្រំតែជាឧបករណ៍មួយគ្រឿងសម្រាប់យើងប្រើប្រាស់ដើម្បីថាមានសិល ជាទូកចឹងទៅ មានទៀនជាស្បៀងទៅមានភាវនាជាត្រីវិស័យចឹងណាដូចយើងតាំងចិត្តស្ដាប់ពធនេះយើងអប់រំភាវនាហើយនឹងនោះហ្នឹងហើយមិនខ្ញុំចិត្តថាដូចថាយកចិត្តយកថ្លើមអីទៀតញោមថាស្ដាប់ធัวហ្នឹងចូលក្នុងភាវនាមែនទេចឹងបញ្ញកិរិយាវត្ថុហ្នឹង ធម្មទេសនាក្តីធម្មសវណៈការស្ដាប់ធัวក្តីសង្គ្រោះក្នុងភាវនាមយៈបុណ្យកណានឹងគឺគឺជាធัวដែល សម្ដែងដោយ ព្រះសម្មាសម្ពុទ្ធជាធัวដែលសម្ដែងដោយ ព្រះអត្តកថាចារ្យមានការសង្គ្រោះបញ្ញកិរិយាវត្ថុ10ហ្នឹងចូលក្នុងទានសិលភាវនាហ្នឹង ទៅណាអញ្ចឹងការស្ដាប់ពធហ្នឹងយើងមានការសង្រួមល្អដោយសិលមានការតាំងចិត្តស្ដាប់ឲ្យយល់ទៅស្ងប់រងាប់ហើយកើតបញ្ញាគេណាមានសិលមានសមាធិមានបញ្ញាទៅចូលនៅក្នុងភាវនាអញ្ចឹងយើងវឹកហាត់អប់រំហ្នឹងភាវនានឹងឯងជាត្រីវិស័យសម្រាប់កុំឲ្យយើងវង្វេងទិសក្នុងដំណើរដែលយើងមានសិលជាក្បូនមានទានជាស្បៀងហ្នឹង នឹងឯងធัวដើម្បីយើងចេញចាកអំពីវត្តសង្សារហ្នឹងអញ្ចឹងគឺនៅក្នុងការដែលពុទ្ធបរិស័ទយើងបានដឹងថាកម្មមិនមែនមានតែមួយមុខឲ្យកើតជាមនុស្សនឹងឯណានឹងឯងឲ្យតែយើងបានដឹងថាកម្មនឹងវាជាបច្ច័យអញ្ចឹងទៅគឺទៅតាមប្រភេទរបស់កម្មបើជាអកុសលកម្មក៏ឲ្យអកុសលវិបាកមโนវិញ្ញាណ បដិសន្ធិក្នុងដំណើរអបាយភូមិអកុសលវិបាកមโนវិញ្ញាណនឹងកណាដូច្នេះគឺនៅក្នុងសទ្ធានេះខ្ញុំណាក្រន់តែលើកអំពី កម្មសិកតាសទ្ធា ដែលប្រកបដោយបញ្ញាគ្រប់គ្រងមិនមែនចេះតែជឿអរតអរេកតពិសតពះអត់មានហេតុផលអីទៅទេ ការជឿហ្នឹងគឺត្រូវគ្រប់គ្រងដោយបញ្ញាហើយហេតុអីបានជាត្រូវមានជឿថាមកអំពីយើងមិនអាចចាក់ឆ្លុះដឹងសពគ្រប់ទៅបានអញ្ចឹងគឺអាស្រ័យការដែលយើងបានស្ដាប់ សិក្សាបត្រៃបីដកព្រះអត្តកថានឹងឯងដែលជាអាហារនាំឲ្យមានសទ្ធានឹងនឹងឯងចឹងគឺសទ្ធានឹងកើតមានអញ្ចឹង យើងមានសទ្ធានឹងឯងហើយបានអាចប្រព្រឹត្តទៅបានបរិសុទ្ធទៅនៅក្នុងសិលដោយគុណចាស់មាន ប្របាទវិមោបសង្វរៈអញ្ចឹងមិនអាចយកសិក្ខាបទនីមួយមួយហ្នឹងមកគិតដោយគំនិតយើង ថាអញ្ចេះគួរអញ្ចេះមិនគួរអីអីចឹងទៅទេពីព្រោះគំនិតរបស់យើងមិនមិនយកទៅប្រៀបអីជាមួយសัพពយុទ្ធញ្ញាណឡើយ ហើយព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទដោយសัพពយុត្តញាណបញ្ញារបស់ព្រះអង្គជាព្រះពុទ្ធអញ្ចឹងវាតលតែយើងអាស្រ័យសទ្ធានឹងឯងចឹងគឺជឿនៅលើព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រកបដោយបញ្ញាហើយនឹងករុណាចឹងមហាប្រតិព្រះអង្គណាបញ្ញាគឺនាំឲ្យព្រះអង្គបែរប្រភពទៅរកព្រះនិព្វានប៉ុន្តែករណានាំឲ្យព្រះអង្គនឹងឯងធ្លាក់ចូលមកក្នុងវត្តដាក់នេះហ่ะ ដើម្បីស្រោចស្រង់សត្វលោកនឹងឯងចឹងចឹងគឺព្រះអង្គប្រកបដោយតសៈពលាញាណព្រះអង្គមាន នៅវេសារជ្ជញាណព្រះអង្គទ្រង់ប្រកាសអំពីព្រះអង្គជាពុទ្ធអស់អាសវៈកិលេសព្រះអង្គប្រកាសធัวដែលធ្វើនៅសេចក្តីអន្តរាយគឺពិតជាអន្តរាយព្រះអង្គទ្រង់ប្រកាស ធัวដែលព្រះអង្គសម្ដែងនឹងជានិយានិកៈធัវដឹកនាំសត្វឲ្យរួចផុតចាកទុកប្រកបជានិយានិកៈធัវនឹងចឹងពុទ្ធបរិស័ទយើងដែលបាននៅព្រះសម្មាសម្ពុទ្ធបរមគ្រូចឹងមកគឺមានកម្លាំងចិត្តក្តីជ្រះថ្លាទៅចឹងក្នុងការដែលយើងសិក្សានៅបត្រៃបៃដកដែលព្រះសង្គីតិកាចានឹងឯងរក្សាទុកមក ហើយយើងបើចង់បានអ្វីអ្វីដែលល្អល្អហ្នឹងយើងអានបត្រៃបីដកទៅយកសេចក្តីហ្នឹងទៅហ្នឹងឯងយើងមានបត្រៃបីដកមានអត្តកថាហ្នឹងហើយហើយក្រៅពីនឹងទៀតមិនបាច់យើងចេះតែទៀមទាទៅទូចទៅទេចង់បានល្អយ៉ាងនេះចង់បានល្អយ៉ាងនោះស្បគ្រប់អីយ៉ាងម៉េច ណាស្អីដែលចិត្តតែមកប្រកបចិត្តយើងនោះវាអត់មានទេកុំឲ្យចិត្តតែចង់បានទៀមទាអីសពគ្រប់នោះហើយយើងចង់បានល្អយើងសិក្សាបត្រៃបីដកទៅស្ដាប់ពធัวទៅយកអັດយកសេចក្តីទៅយើងបានល្អហើយ កន្លែងល្អមានតែតើយើងចិត្តតែអរតរាយមកចង់បានស្អីស្អីល្អឲ្យកប់ចិត្តយើងទៅពីទៅពីពេញទៅលោកនឹងអាមិនបានទៅយើងត្រូវតែយល់ដឹងច្បាប់នៅក្នុងលោកនឹងផងកុំឲ្យចិត្តតែទៅតាមច្បាប់ចង់មកដែលចិត្តតែចង់បានអ្វីអ្វីឲ្យពេញចិត្តតែម៉េច នឹងឯងក្នុងលោកនេះគេមានច្បាប់របស់គេ គេ ត្រឹមត្រូវដោយហេតុដោយផលជាសច្ចធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បាន ប្រកាសសម្ដែងនឹងឯងយើងសិក្សាបត្រៃបីដកព្រះអត្តកថាទៅយើងអាចធ្វើអ្វីអ្វីនឹងឲ្យល្អមករកយើងបានទេតើដោយសារយើង បានយល់សេចក្តីនៃពធោ ដែលយើងបានយល់សេចក្តីនៃពធัวទៅគឺសេចក្តីល្អនៅក្នុងបីដកហ្នឹងហើយបើកមើលទៅនឹងចំណាយពេលវេលាឲ្យច្រើនទៅនឹងឯងយកពេលវេលាពីយើងដែលសបាយរីករាយរឿងនេះរឿងនោះខាតពេលវេលាហ្នឹងឥឡូវយកមកសិក្សាបត្រៃបីដកទៅធ្វើឲ្យយើងបានចេះដឹងដល់តែបានចេះដឹងយើងនឹងឯងអាចធ្វើអ្វីអ្វីដតីផ្សេងទៀតក្នុងលោកនឹងឲ្យល្អមករកយើងបាន ដោយសារយើងមានយោនិសោមនសិកានេះឯងទាំងចេះទទួលគ្រប់រឿងទាំងអស់ឲ្យសម្រេចទៅជាបារមីនឹងឯងបារមីនឹងបានវាស័ក្តិសិទ្ធសម្រាប់ជីវិតរបស់យើង ដែលអាចឲ្យយើងឆ្លងទៅកាន់ត្រើយនេះរួចផុតចាកទុកបានហើយយើងចិត្តតែចង់បានអ្វីអ្វីដតីខាងក្រៅនឹងតម្រូវចិត្តយើងទោះជាវាត្រូវចិត្តក៏វាមិនអាចនឹងថា ជាបារមីអីនឹងឲ្យយើងបានដល់ត្រើយទៅទេ របស់ក្នុងលោកសិតតែជាគ្រឿងជាប់ជំពាក់ទាំងអស់អញ្ចឹងនឹងឯងអញ្ចឹងគឺថាមិនចាំបាច់អ្វីអ្វីទាំងអស់នឹងមកត្រូវចិត្តយើងសពគ្រប់ទេ យើងមានតែមកកន្លែង គឺបត្រៃបីដកពុទ្ធសាសនានេះកណាដែលក្នុងពិធីបន់នេះក៏រំលឹកដល់អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនឹងឯងជាកន្លែងល្អដែលយើង បានទទួលយកការចេះដឹងនឹងសម្បត្តិអវាទកាត់ថ្លៃមិនបានព្រះអរហន្តមានធ្វើកិច្ចការងារអីឲ្យឲ្យសំខាន់ជាងរក្សាពុទ្ធវចនៈនឹងទៀតដែលព្រះអង្គអស់មានកិច្ចការងារអីដើម្បីខ្លួនព្រះអង្គហើយព្រោះជាព្រះអរហន្តហើយអស់រាគៈទោសៈមោហៈហើយ ប៉ុន្តែព្រះអង្គនៅធ្វើការងាររក្សាព្រះសម្មាសម្ពុទ្ធឲ្យគង់ប្រថាប់នៅតាមរយៈពធัวដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គបញ្ញត្តិហើយនឹងហ្នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងបានកន្លែងល្អនឹងមួយអស់ពីចិត្តពីថ្លើមហើយយើងមិនសម្រុកមកឲ្យបានជួបនឹងអ្វីអ្វីដែលល្អល្អដែលយើងមិនធ្លាប់បានជួបមិនធ្លាប់បានដឹងនឹងតាមសេចក្តីនៃពុទ្ធដីកានឹង រួចទៅយើងបានការចេះដឹងនឹងឯងទទួលយកអ្វីអ្វីក្នុងជីវិតរបស់យើងបានមកជាការបំពេញបារមីដើម្បីបានដល់ត្រើយនឹងឯងទៅហើយមើលមើលសូម្បីតែដូចស្ដាច់កលាពុអីចឹងទៅកាត់ដៃកាត់ជើងកាត់ចមោះកាត់ជាជាវេយបហាព្រះបរមពុរិស័ទខន្តិវេទីតបោះនោះ មើលមើលគឺព្រះអង្គបានបំពេញនៅខន្តិបារមីវិរិយៈបារមី មេត្តាបារមីជាដើម នៅក្នុងការដែលស្ដាច់កលាបកនឹងឯងទៅធ្វើអញ្ចឹងអញ្ចឹងទៅទៅជារឿងល្អសម្រាប់ព្រះអង្គទេតើព្រោះបានបំពេញបារមី មានរឿងអីអាក្រក់ទៀតនឹងឯងហើយដូចជាព្រះអង្គជាដំរីឆាត់តន់អញ្ចឹង មានរឿងអីអាក្រក់សម្រាប់ព្រះអង្គទៀតទៅជាមានឱកាសបានបរិច្ចាគនៅភ្លុកណាហើយបំពេញនៅបារមីសពគ្រប់ទាំងអស់ហ្នឹងទាំងជាឧបបារមី ជាបរមត្តបារមីទៀតផងចឹងហើយជាពិសេសដោយថាខន្តិបារមីដែលព្រះអង្គ អត់សង្កត់ចំពោះទុក្ខវេទនានឹងមិនឲ្យមានការខឹងក្រោធកើតឡើងហើយមានមេត្តាបារមី សម្រាប់ទៅជាទានក្នុងការដែលព្រះអង្គលះបង់ភ្លុកនឹងទៅទៀតហើយមើលគេចងពីវរានឹងព្រះអង្គគេធ្វើ អំពើអាក្រក់ដាក់ព្រះអង្គប៉ុណ្ណឹងតែព្រះអង្គទៅជា សម្រេចនៅបារមីអានឹងឯងចឹងដូច្នេះមានអីអាក្រក់ទៀតយើងរៀនតាមនឹងដោយសារយើងបានសិក្សាបត្រៃ3ដកហ្នឹង រួចទៅយើងអាស្រ័យចំពោះបារមីនឹងឯងចឹងដើម្បីទៅរកត្រើយនាយឲ្យតែយើងបានជួបនឹងរបស់ល្អគឺពុទ្ធសាសនាហ្នឹងនឹងខ្ញុំណារៀបរាប់សេចក្តីនៅក្នុងការដែលពុទ្ធបរិស័ទយើង មាន ការស្ដាប់ពធនឹងឯងជាអាហារនៃសទ្ធានេះហើយបញ្ជាក់ដោយថាពឹស្ដាបន្តិចចំពោះសទ្ធានឹងព្រោះបងប្អូនកូនចៅច្រើន ម្យ៉ាងក៏មិនតាន់បានជ្រាបអំពីសទ្ធាក្នុងពុទ្ធសាសនានឹងឯងទៅគឺចេះតែយកសេចក្តីដែលថាជឿជឿជឿហ្នឹងនឹងឯងជឿទៅនាំឲ្យស្លាប់បញ្ញាអីអីចឹងទៅនឹងគឺការជឿតពិសតពះអាហ្នឹងវាមានចឹងមែនប៉ុន្តែការជឿដែលជាតួសទ្ធានេះគឺកើតមកពីការស្ដាប់នៅព្រះសទ្ធម្ម ក្នុងអង្គត្រនិកាយទសកនិបាទៀតអវិជ្ជាសោតណ្ហាសោតនឹងព្រះអង្គសម្ដែងពីសัพពរិសោប្រសੰសេវកាសែតគប់សัพពរោជាអាហារនៃសទ្ធម្មសវណៈស្ដាប់ធัวរបស់សัพពរោសទ្ធម្មសវណៈនឹងជាអាហារនៃសទ្ធាសទ្ធា ជាអាហារនៃយោនិសោមនសិកាយោនិសោមនសិកាជាអាហារនៃសតិសម្បជញ្ញៈហោហែរហូតដល់វិជ្ជានិងវិមុតណោចឹងសទ្ធាកើតមកពីការសិក្សាពធัวនឹងជាសទ្ធាដែលគ្រប់គ្រងទៅដោយបញ្ញា នឹងឯងដោយសារថាយើងវាមិនអាចគិតគូរខ្លួនឯងអីឲ្យបានចេះដឹងទៅទេវាតល់តែមានសទ្ធាជឿការត្រាស់ដឹងរបស់ព្រះតថាគតនឹងមកបានយើងមានចិត្តបង្អោនស្ដាប់សិក្សារៀនសូត្រចុះដូចជាអ្នកដែលអត់មានសទ្ធាក្នុងព្រះតថាគតនឹងមានបានខ្វល់នឹងពុទ្ធវចនៈឯណា មានបានយកចិត្តទុកដាក់សិក្សាបត្រៃ3ដកឯណាព្រោះអត់មានសទ្ធានឹងព្រះសថាគតអត់មានសទ្ធានឹងពុទ្ធសាសនាដែលជានេយានិកៈធัวនឹងម្ល៉េះហើយវាអត់មាន ការតាំងចិត្តដើម្បីស្ដាប់សិក្សារៀនសូត្រពិចារណា អីដោយល្អទេអានឹងមកអំពីវាអត់មានសទ្ធានឹងតែហើយអញ្ចឹងបានយោនិសោមនសិការៈឯណាដើម្បីនឹងឲ្យកើតបញ្ញា ត្រាស់ដឹងទៅបាន នឹងឯងហើយនឹងសង្ឃឹមការត្រាស់ដឹងខ្លួនឯងអត់ទេតើឲ្យបំពេញបារមីមកឲ្យបាន ជាព្រះបច្ចេកពុទ្ធឬព្រះសម្មាសម្ពុទ្ធទៅថាជាសាវករបស់ពុទ្ធគឺត្រូវតែអាស្រ័យការស្ដាប់ដល់ទៅស្ដាប់ទៅវានាំឲ្យមានសទ្ធានឹងឯងចឹងនាំឲ្យប្រົບសេចក្តីជាយាមនឹងអញ្ចឹងគឺថាក្នុងសទ្ធានឹងរៀបរាប់មកប៉ុណ្ណឹងដែល បញ្ជាក់ថាជាទឹកដែលសម្រាប់យើងស្រែកទៅគុណចាស់ឆាន់ទៅញាតិញោមពិសាទៅវានាំឲ្យមានកម្លាំងកម្លាំងហ្នឹងគឺកុសលឆន្ទៈនេះឯងចឹងគឺថាកិច្ចការងាររមែងប្រព្រឹត្តទៅបាន ដោយការមិនខ្ជិលនឹងឯងពីព្រោះក្នុងអដ្ឋកថាមង្គលសោតការងារដែលជាបោកជាបល់ហ្នឹងគឺជាបោកជាបល់ជាមួយនឹងសេចក្តីខ្ជិលជាមួយនឹងបន្ទិលខួរទាំងឡាយនឹងឯងចឹង អញ្ចឹងនៅក្នុងកិច្ចការងារគឺថាចាំបាច់ណាយើងត្រូវធ្វើការងារអីឲ្យឲ្យជាការងារដែលយើងពេញចិត្តនឹងបានការងារនឹងចម្រុងចម្រើនលូតលាស់ដោយសារការដែលយើងពេញចិត្តណាបើយើងរកការងារដើម្បីយើងពេញចិត្តអីដតេមិនបានទេ ត្រូវតែពេញចិត្តក្នុងការងារដែលយើងកំពុងធ្វើនឹងទៅត្រូវឲ្យជាការងារប្រសិទ្ធៈទោសនឹងឯង ហើយកាលណាបើយើងដឹងថាជាការងារប្រសិជ្ជៈទោសហើយគឺយើងបំពេញទៅបានថវិកាចិញ្ចឹមជីវិតបានលៀបបានយោះអីនឹងយ៉ាងណាហើយក៏បានចម្រើនទៅក្នុងទឹកចិត្តដែលជាកិច្ចការងារជួយដល់អ្នកដតីនឹងផងមិនមែនគិតតែពីរឿងការបានលៀបបាន ទ្រព្យសម្បត្តិប្រាក់ថ្ងៃប្រាក់ខែអីហ្នឹងទេព្រោះកិច្ចការងារដែលសំខាន់ជាងបានមាសប្រាក់លុយកាក់ហ្នឹងទៅទៀតគឺជាកិច្ចការងារដែលដែលសម្រាប់បានជាទឹកចិត្តនេះឯងចម្រើនឡើងទៅទៀតគឺជាគុណសម្បត្តិដោយព្រះបរមពុរិស័ទព្រះអង្គទ្រង់បំពេញមកដោយបហាប្រតិករណាអញ្ចឹងដើម្បី ជួយសត្វលោកឲ្យរួចផុតចាកទុកនឹង ចឹងកិច្ចការងារជាប្រយោជន៍យើងធ្វើអីក៏ធ្វើទៅឲ្យតែអ្នកដតីបានសេចក្តីសុខហើយយើងកុំចាំបាច់សង្ឃឹមផលតបស្នងអីបណ្ណាយើងសង្ឃឹមផលតបស្នងនាំឲ្យយើងខកចិត្តនឹងឯងកិច្ចការងារដែលយើងធ្វើទៅដោយការសង្ឃឹមផលតបស្នងហ្នឹងណាយើងអាចខកចិត្តត្រង់ដែលអ្នកដតីនឹងឯងមិនបានតបស្នងអីអីនោះអញ្ចឹងយើងតាំងចិត្ត ធ្វើល្អហ្នឹងរីករាយជាមួយនឹងសេចក្តីល្អដែលយើងបានធ្វើហ្នឹងនឹងឯងចឹងដែលត្រង់ពាក្យថាធ្វើល្អបានល្អហ្នឹងឯងគឺសេចក្តីល្អដែលយើងបានធ្វើនឹងឯងយើងត្រូវមើលឲ្យឃើញថានឹងហើយជាគុណជាតិដែលជាតម្លៃនៃជីវិត ដែលជាប្រយោជន៍ដែលយើងត្រូវរស់នៅជាមួយនឹងសេចក្តីល្អហ្នឹងដល់អញ្ចឹងទៅយើងអត់ចេះខកចិត្តទេ យើងមានតែអរគុណអ្នកដតីដែលបានឲ្យយើងធ្វើបុណ្យជាមួយធ្វើសេចក្តីល្អជាមួយ ពុទ្ធបរិស័ទធ្វើបុណ្យហើយគឺអត់មានត្រូវការផលតបស្នងពីអីពីអីទៀតទេអានឹងវានៅលើបុណ្យជាបច្ច័យពេលណាពេលហ្នឹងជាធម្មតា ដូចយើងដាំស្វាយដាំដំណាំអីចឹងគឺថា ទៅតាមពូជនឹងចឹងទៅ ដែលនឹងត្រូវឲ្យផលពេលណាពេលណា យើងដឹងតែពីថាដាំឲ្យបានល្អចឹងទៅអានឹងរឿងដាំដំណាំគ្រាន់តែឧទាហរណ៍ទេណាមិនមែនដូចជាកិច្ចការងារដែលយើងធ្វើជាកុសលនេះផងទេ កិច្ចការងារដែលយើងធ្វើជាកុសលនេះធ្វើឲ្យយើងមានសេចក្តី សុខក្នុងការងារដែលប្រាសចាកទោសដែលហៅថាអនិច្ចវច្ចៈសុខទោះជាមានទ្រព្យសម្បត្តិច្រើនបណ្ណាចាយវាយសបាយហឺហាយ៉ាងម៉េចរស់នៅដោយអត់ជំពាក់បំណុលគេសេចក្តីសុខ 3ខាងដើមនេះដោយអដ្ឋិសុខភោគៈសុខអនិណៈសុខហ្នឹងគឺសេចក្តីសុខទាំង3ចូលគ្នាហ្នឹងมันបានមួយជំរាកនៃអនិវត្តសុខសុខក្នុងការងារដែលប្រសិជ្ជៈតោនឹងឯងទៅនឹងជ្រាកជា16ទៅមកជំរាកនឹងនៅតែសុខជាងសេចក្តីសុខ3ខាងដើមព្រោះតេតួងទៅនឹងសេចក្តីសុខផ្លូវចិត្ត ប៉ុណ្ណាតាកតួងនឹងសេចក្តីសុខផ្លូវចិត្តសំខាន់ណាស់ណាទៀតមិនចាំបាច់ទ្រព្យសម្បត្តិអីខាងក្រៅច្រើនទេនឹងឯងដូចជាអ្នកដែលខ្វះខាតអីចឹងទៅមិនសបោមិនធូធាអីហ្នឹងអាចថាទុកលំបាកនឹងខ្វះខាតទ្រព្យសម្បត្តិឈឺអីអីចឹងទៅមិនមាន ប្រកាសអីបបោដើម្បីទៅពេទ្យ ក្រៅស្រុកអីអីចឹងទៅអាចថាវាមានសេចក្តីទុក្ខលំបាកផ្លូវកាយនឹងឯងក៏ប៉ុន្តែថាបើយើងបានប្រព្រឹត្តធัวការប្រព្រឹត្តធัวនេះឯងដែលនាំមកនៅសេចក្តីសុខតាមផ្លូវចិត្តនឹងឯងការប្រព្រឹត្តធัวកម្មតែមានកម្លាំងទៅទៀតទៅកម្មតែឃើញការពិតនៃជីវិតហើយព្រមជាមួយគ្នានឹងការពិតហ្នឹងកម្មតែមានសេចក្តីសុខច្រើនឡើងទុយមកវិញប៉ះសិនបើអត់ធัวទេ ទោះជាមានទ្រព្យសម្បត្តិច្រើនមានឋានៈពងខ្ពស់នៅ ក្នុងពិភពលោកនឹងក៏ដោយ នៅតែមានសេចក្តីទុក្ខសេចក្តីចង្អៀតចង្អល់ខ្វាយខ្វល់ទៅគ្រប់រឿងទាំងអស់រឿងផ្សេងផ្សេងពាក្យនិន្ទាស្ដីថាអីនឹងយ៉ាងណាយ៉ាងណាហើយកាលណាបើយើងអត់មានធัวទេវាអាចថា នៅ ក្នុងការប្រៀបធៀបនឹងអ្នកដតីតតទៅទៀត នៅក្នុងការចំណែនទៅនៅក្នុងការកំណាញ់កំណាញ់មិនតែទ្រព្យសម្បត្តិទេ អាចកំណាច់វត្តកំណាញ់វណ្ណៈកំណាញ់គេឈ្មោះកំណាញ់តកូលអីអីចឹងទៅ កំណាញ់អវាសកំណាញ់ទីកន្លែងអីទាំងអស់ហ្នឹងវាសិតតែមានធัวសម្រាប់ឲ្យខ្វាយខ្វល់សម្រាប់ឲ្យកើតទុកទៅបានចឹងបានព្រះអង្គទ្រង់សម្ដែងសេចក្តីសុខរបស់ករាវៈហ្នឹងមកសំខាន់ត្រង់អនិច្ចវច្ចៈសុខនេះ ដីសុខក្នុងការងារដែលប្រសិជ្ជាតោនឹងឯងយើងធ្វើអីក៏ដោយឲ្យតែអ្នកដតីបានសេចក្តីសុខយើងអ្នកធ្វើនោះវាសบายចិត្តខ្លួនឯងតែហ្មងសบายហើយស្រេចសบายត្រង់ដែលថាកើតមកក្នុងជាតិនេះ អាចយើងធ្វើនៅអ្វីអ្វីឲ្យអ្នកដតីបានសេចក្តីសុខដោយតែប្រគុណម្ចាស់គង់នៅក្នុងពភ្នោះអញ្ចឹងមើលមើលមិនបានទៅធ្វើការងារអីរឿងធរេវៈឯណៃនៃចំនួនជួញដូរសពគ្រប់ ក៏ប៉ុន្តែគុណចាស់ធ្វើ ការងារដែលប្រសិជ្ជៈទោសកាយកម្មដែលប្រសិជ្ជៈទោសវិជ័យកម្មដែលប្រសិជ្ជៈទោសមโนកម្មដែលប្រសិជ្ជៈទោសហើយធ្វើឲ្យមនុស្សនិងទេវតាមានសេចក្តីសុខដោយសារការគង់នៅក្នុងពភ្នោះប្រព្រឹត្តព្រះមច្ចរិយធម៌ថែរក្សាប្រសាសនារបស់ព្រះគុណចាស់គង់នៅស្ងៀមអញ្ចឹងសោះនេះ ហើយកណ្ណាគុណចាស់ទៅមើលកិច្ចការងារនៅក្នុងโลกនឹងមានការងារណា ដែលមកធ្វើឲ្យ មនុស្សទេវតាមានសេចក្តីសុខដោយតែប្រគុណចាស់គង់នៅក្នុងប្រភ្នោះក្រំតែនៅក្នុងភូមិនៃសាមណេរសោះក៏អាចឲ្យញោមប្រុសស្រីសបាយតន្ត្រីសបាយចិត្តនឹងឯងញាតញោមអីអីហ្នឹងសបាយចិត្តហើយគុណចាស់អាចត្រួតត្រង ប្រសាសនា ទៅទៀតទៅ ប្រព្រឹត្តធ្វើនៅអំពើជាប្រយោជន៍ទៅទៀតទៅមើលមើល កិច្ចការងារនឹងឯងទៅនាំមកនៅសេចក្តីសុខដល់អ្នកដទៃយ៉ាងច្រើនដោយអនិវច្ចសុខគឺណាសេចក្តីសុខក្នុងការងារដែលប្រាសចាកទោសនឹងអញ្ចឹងទាញសេចក្តីនឹងត្រឡប់មកវិញថា កាលណាបើយើងធ្វើការងារឲ្យពេញចិត្តពេញចិត្តគឺនៅត្រង់ដែលថាការងារដែលប្រាសចាកទោសនឹងឯងនឹងឯងយើងដាច់ខាតកុំឲ្យយើងធ្វើទាំងមិនពេញចិត្ត ទៅណាអាហ្នឹងគឺការងារបើយើងពេញចិត្តណាយើងធ្វើក៏ដោយមិនធ្វើក៏ដោយអាហ្នឹងវាទៅតាមនឹងចឹងទៅនឹងឯងហើយការងារដែលមិនពេញចិត្តយើងមិនធ្វើទេក៏ហីទៅមិនអីទេប៉ុន្តែកុំឲ្យធ្វើក្នុងការងារណាដែលវាមិនពេញចិត្តហ្នឹងវាអត់មានសេចក្តីចម្រើនទេ ព្រោះការដែលអត់ពេញចិត្តនឹងវាមិនអាចឲ្យប្រົບសេចក្តីជាយាម ទៅបានទេមិនអាចធ្វើអីឲ្យដិតដល់ឲ្យច្បាស់លាស់ឲ្យពេញលេញទៅទេខាតពេលខាតវេលាធ្វើដូចថាខំរៀនធ្វើអីចឹងទៅអស់លុយអស់កាក់ថ្លៃរៀននឹងអស់ពេលវេលាហើយស្រាប់តែថាអត់ពេញចិត្តគឺនេះចោលទៅហ្នឹងឯងកិច្ចការងារហ្នឹង រួចទៅទៅរៀនអីមួយមុខទៀតមួយមុខទៀតអីចឹងទៅហើយវាវាមានអាអាការខ្ជិលនឹងផងគឺណាហើយវាតេតួងទៅនឹងអធិស្ស្រ័យដែលមិនយល់ពីតម្លៃនៃការងារនឹងផងគឺណាដល់អញ្ចឹងទៅវាលបេះលបោះលបេះលបោះចាប់នេះចាប់នោះមិនឈ្មោះត្រង់ណាហើយពេលវេលាវាមាន ទៅច្រើននេះណាជីវិតរបស់យើងតិចទៅចូលវ័យកណ្ដាលបាត់ទៅហើយតិចទៅចាស់ទៅហើយចឹងឯងដូច្នេះគឺថាតលតែយើងមានអធិស្ស្រ័យបណិតឡើងទៀតនឹងឯងនៅក្នុងកិច្ចការងារនឹងដែលហៅថាបយោគវិសុទ្ធិហើយនឹងអាសយៈវិសុទ្ធិបរិសុទ្ធទៅដោយការប្រកបធ្វើ បយោគៈវិសុទ្ធិហើយនឹងអាសយៈវិសុទ្ធិបរិសុទ្ធទៅដោយអព្យាស្រ័យប្រណិតគឺការងារសាងមនុស្សការងារសាងមនុស្សហ្នឹងការងារហ្នឹងធ្វើឲ្យមនុស្សយើងមានលៀបមានយុះមានសេចក្តីថ្លៃថ្នូររហូតដល់ទៅមានសេចក្តីសុខទៅតាមកិច្ចការងារហ្នឹងក៏ប៉ុន្តែមុននឹងការងារហ្នឹងសាងមនុស្សវាតើមនុស្សយើងសាងការងារហ្នឹង វាវាមិនអាចថាការងារនៅឯណាឯណីអីមកសាងយើងទេវាមិនមែនការងារអ្នកដតីធ្វើឯនោះទេគឺការងារដែលដែលសាងបុគ្គលណាគឺបុគ្គលនឹងឯងជាអ្នកសាងការងារហ្នឹងហើយការងារហ្នឹងយើងនិយាយជាទូទៅណារួមទាំងអំពើល្អដែលយើងបានធ្វើផងដែរអាហ្នឹងក៏ការងារដែរការងារបល័យថាកម្មៈ គឺកម្មៈហ្នឹងបើយើងជាបញ្ញកម្ម គឺជាការងារល្អនឹងឯងចឹងអញ្ចឹងបានជាប្រពុតបានត្រាស់ហ្នឹងហើយបារមីដែលព្រះអង្គបំពេញមកនឹងឯងដែលធ្វើឲ្យព្រះអង្គបានត្រាស់មិនបារមីអ្នកដតីណាតលតែព្រះអង្គសាងបារមីបានបារមីនឹងឲ្យព្រះអង្គបានត្រាស់ព្រះបជាកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាអីសពគ្រប់ទាំងអស់ហ្នឹងឃើញទេការងារនឹងសាងមនុស្សឲ្យបានទៅជាកំពូលមនុស្ស ប៉ុន្តែតល់មនុស្សសាងការងារហ្នឹងអានឹងវាត្រូវតែអញ្ចឹងអានេះឯងដែលជាអព្យាស្រ័យប្រណិតមួយដែលយើងត្រូវជ្រើសរើសការងារដែលជាហេតុនៃសេចក្តីសុខហើយប្រឹងប្រែងសាងនៅការងារហ្នឹងហ្នឹងគឺក្នុងអត្តបទធัวដែលខ្ញុំកណារៀបរាប់អំពីរឿងកិច្ចការងារហ្នឹងដែលដែលយើងត្រូវតែមានឆន្ទៈប្រព្រឹត្តទៅហ្នឹង កណាហើយមានចំនួនលោកគ្រូធម្មបណ្ឌិតអឺសៅនៅកាលីហ្វ័រញ៉ាណាទេអាមេរិកហ្នឹងនៅនាវត្តសន្សំកសលគាត់ហាត់រៀនធัวធ្វើការងារផងហើយមានពេលសកសៅអាទិត្យហ្នឹងក៏អានបត្រៃ3ដកអីអីចឹងទៅក្នុងសੰយុត្តនិកាយសកាធវៈអីអីហ្នឹងទៅណា ដើម្បីបានជាប្រយោជន៍រួមចំណែកក្នុងការផ្សព្វផ្សាយ ត្រួតត្រងពុទ្ធសាសនា ទាំងជាមួយគុណចាស់មួយញាតិញោមហើយជាកិច្ចការងារគឺថាធ្វើឲ្យចម្រើនទៅដោយកុសលវិតកៈត្រេះរិះក្នុងកុសលណាជំនួសអកុសលវិតកៈផ្សេងផ្សេងហើយជីវិតនឹងវាតិចតួចនឹងថានឹងទៅ រែកអរីករាយអីជាមួយគ្នានឹងរបស់ក្នុងលោកហ្នឹងមិនតាន់បានឆ្អែតមិនតាន់បានគ្រប់គ្រាន់មិនតាន់ពេញបំណង ផងក៏ត្រូវស្លាប់ទៅហើយហើយបើស្លាប់ទៅទាំងមិនឆ្អែតដដែលអញ្ចឹងទៅខំប្រឹងឲ្យខាតពេលវេលា10ឆ្នាំ20ឆ្នាំដល់30ឆ្នាំអីហ្នឹងធ្វើអីណាថាយើងទៅបរិភោគអីឲ្យវាឆ្អែតហើយចូលរឹតតែស៊ីរឹតតែឃ្លានរឹតតែបានរឹតតែមិនគ្រប់ អានឹងឯងអញ្ចឹងកុំឲ្យវាខាតពេលវេលាក៏យកពេលវេលានឹងឯងមកប្រកបកិច្ចការងារតាមសមត្ថភាព ដែលអាចប្រព្រឹត្តទៅបាន យើង មិនអាចចេះការងារសពគ្រប់បានទេប៉ុន្តែយើងមានជំរើស ទៅក្នុងកិច្ចការងារណា ដែលសមគួរតាមអធិស្រ័យរបស់យើងទាំងនៃការងារប្រសិជ្ជាតោហើយសមស្រប ក្នុងសម័យកាលបច្ចុប្បន្ននឹងដែលប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនទាំងដែលបរិស័ទនៅជុំវិញយើងនឹងគឺថាចេះឲ្យតម្លៃកិច្ចការងារដែលយើងធ្វើនឹងផងបានគេហៅថា នៅក្នុងប្រទេសដ៏សមគួរគឺប្រទេសណាដែលថា យើងមានអធិស្ឋ័យទៅក្នុងកិច្ចការងារអីមានគុណធម៌អីអ្នកដតីដែលនៅជុំវិញនឹងឯងបានឲ្យតម្លៃការងារនឹងឲ្យតម្លៃគុណធម៌ដែលយើងមាននឹងអានឹងបានយើងនៅកើតនឹងឯងចឹងបើដោយថាប្រគុណម្ចាស់ទ្រង់ពភ្នោះនឹងឯងជាសាវករបស់ព្រះសម្មាសម្ពុទ្ធហើយបើមិននៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនាទេទៅនៅកណ្ដាលប្រទេសដែលគេអត់កាន់ពុទ្ធសាសនា មានអ្នកណាគេឲ្យតម្លៃសីលគុណរបស់គុណចាស់ហ្នឹងអ្នកណាគេឲ្យតម្លៃនៃកមៈអ្នកណាគេឲ្យតម្លៃប្រភ្នោះរបស់គុណចាស់ហ្នឹងគេចំអកលោកឡាយគេមើលងាយមើលថោកអីចឹងទៅអាហ្នឹងគឺមិនមែនជាប្រទេសដែលសមគួរទេអានឹងខ្ញុំណាលើកឧទាហរណ៍អំពីរឿងកិច្ចការងារដែលយើងធ្វើហ្នឹងឲ្យវាសមគួរដល់កលៈទេសៈដល់សង្គមបរិយាកាសនឹងឯងតើបយើងអាច អភិវឌ្ឍកិច្ចការងាររបស់យើងនឹងឲ្យបានចម្រើនទាំងកម្លាំងចិត្តទាំងផលនៃការងារនឹងឯងទាំងផលនៃការងារនឹងជាការបញ្ជាក់ដល់សមត្ថភាព និងបុណ្យកុសលរបស់មនុស្សយើងទាំងថាផលនៃការងារនឹងវាធំដុំអញ្ចឹងទៅឧទាហរណ៍ថា ស្នាមជើងដំរីអញ្ចឹងហើយបើស្នាមនឹងវាប៉ុណ្ណឹងវាដែរសัตว์នឹងតូចតែមួយប៉ិនឆ្លុះប៉ិន មរឹកអីធម្មតាឯណាបើដាមជើងហ្នឹងវាខ្លួនវាធំជាតម្រៃហ្នឹងចឹងណានឹងឯងដូច្នេះគឺថាណែលទ្ធផលនៃការងារដែលយើងបានបំពេញធ្វើដោយល្អនេះឯងអាហ្នឹងជាការសម្ដែង ដល់សមត្ថភាពជាការសម្ដែងដល់គុណហើយគុណចាស់ដែលបានធ្វើនៅកិច្ចការងារហ្នឹងពិចារណាផលនៃកិច្ចការងារទៅ នៅដោយបេតិនិងបាមកជា ហើយមានសមាធិទៀតនឹកឃើញ កិច្ចការងារដែលបានធ្វើមកហ្នឹងដល់ពេលគុណចាស់មានបជនចាស់ទៅ គឺថាត្រូវតែនឹករលឹកទៅដល់កិច្ចការងារនឹងឯងព្រោះធម្មតានៅក្មេងក្មេងដឹងតែសបាយក្នុងបច្ចុប្បន្នទេនឹងឯងបានគិតអនាគតអីទេ គិតតែធ្វើកិច្ចការងារអីជាបច្ចុប្បន្នហ្នឹងថានៅតូចទៅលេងដីអីចឹងទៅរត់លេងទៅញ៉ាំនំទៅអីទៅអត់បានគិតថាអនាគតតទៅនឹងយ៉ាងម៉េចយ៉ាងម៉េចទេតែដល់តែពេញវ័យរៀបការមានភរិយាស្វាមីអាហ្នឹងចេះគិតអនាគតអាតែអនាគតហ្នឹងគណាអនាគតហ្នឹងគឺត្រូវរស់នៅយ៉ាងម៉េច នឹងឯងគឺត្រូវគិតមែនទេនាំចឹងនឹងឯងញាតញោមជ្រាបស្រាប់ហើយអតិក្ដីនឹងគឺថាតែមានភរិយា ស្វាមី ទៅគឺត្រូវគិតអនាគតកូនទៅអនាគតនៃជីវិតរបស់ខ្លួនអីនឹងយ៉ាងណាផ្ទះសម្បែងទីកន្លែងអីត្រូវសំទុកដាក់ទ្រព្យសម្បត្តិមាសប្រាក់អីនឹងចំណងខ្លាយទៅជាចំណងរូបរិទ្ធហើយទាំងចំណងភរិយាស្វាមីគេហៅថាចំណងដៃនោះ នឹងឯងហើយចំណងកូនចំណងក ចំណងទ្រព្យសម្បត្តិចំណងជើងនឹងឯងគឺវាមានភរិយាហត្ថេបតគីវេធនាំងបាទេនឹងចំណងទាំងអស់នឹងវាជាចំណង5ប្រការណាដៃទីជើង ទីកកមួយហ្នឹងឬក៏ចំណង5ប្រការរូបសម្លេងក្លិនរសផតពៈហ្នឹងហ្នឹងវាមានទៅអញ្ចឹងគិតទៅក្នុងរឿងអនាគតហ្នឹងចម្ពាក់ចម្ពិនច្រើនណាស់ ហើយញាតិញោមមានឱកាសពេលវេលាចេះត្រឡប់មកកាន់សិល5សមាទានឧបោសថអីចឹងវិញបាននឹងប្រសើរណាស់ហើយណានឹងខ្លះនឹងក៏លងលើយទៅក្នុងកាមគុណលិចទៅក្នុង បាបអកុសលទៅទៀតទៅហើយសេចក្តីនឹងជាពិសេសគឺសម្រាប់ប្រគុណចាស់នឹងឯងចឹងដែលពិចារណាមើលតទៅ ពេលវេលាខ្លីយើងមិនអាចដើម្បីនឹងថា បរិភោគអ្វីអ្វីឲ្យឆ្អែតឆ្អន់ទៅបានទេសូម្បីតែប្របាទមុនធាតតកព្រះអង្គក៏មិនអាចគ្រប់គ្រាន់ជាមួយនឹងសម្បត្តិក្នុងโลกនេះព្រះអង្គនៅមានបំណងទៅសោយរាជនៅទេវលោក អីអីចឹងទៅទៀតទៅអញ្ចឹងចាំបាច់និយាយអីសម្បត្តិក្នុងโลกនេះដែលនឹងថាឲ្យគុណចាស់គ្រប់គ្រាន់ ដើម្បីនឹងថា ទៅបរិភោគខ្សែផ្សោយនោះ ខាតពេលវេលាអញ្ចឹងគឺថាគង់នៅក្នុងពភ្នោះនេះឯងបានព្រះមច្ចរិយៈធัวផងរសាប្រសាសនាផងញាតញោមប្រុសស្រីខ្ញុំកណាអីហ្នឹងក៏បាន នៅភាពកក់ក្ដៅរួមកិច្ចការក្នុងពុទ្ធសាសនាទំនុកបំរុងបច្ច័យ4គុណចាស់ ដើម្បីបានគង់បញ្ជន់នៅត្រួតត្រងបរិយត្តិសធម្មនិងបដិបត្តិសធម្មដើម្បីពុទ្ធសាសនាតាំងនៅក្នុងដែនសវណ្ណភូមិស្រុកខ្មែរយើងនឹងរហូត5000ប្រសាជាមរតកធัวដល់កូនដល់ចៅនោះអានឹងដែលយើងយល់ពីតម្លៃនៃជីវិតប្រយោជន៍នៃកិច្ចការងារនឹងឯងអញ្ចឹងហើយលោកគ្រូធម្មបណ្ឌិតអឺសៅគាត់លើកយកប្រកាសថា ណាមេបយេហេសមាគញ្ញហេអបយេហេកុតេចណੰបយាណੰអទេសណੰទុក្ខੰអបយាណੰចទេសណੰដែលប្រែមកថាកុំគប់រោគសត្វនិងសង្ខារដែលជាទីស្រឡាញ់ នឹងមិនជាទីស្រឡាញ់ក្នុងកាលណាណាឡើយព្រោះថាការមិនជួបប្រសពសត្វនឹងសង្ខារជាទីស្រឡាញ់ក្តីការជួបប្រសពសត្វនឹងសង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនៅទុកកណាអញ្ចឹងសូមលោកគ្រូជួយបញ្ជាក់ព្រះបល័យនេះផងតើត្រឹមត្រូវដែរឬទេ ណា នេះជាពុទ្ធដីកានៅក្នុងបកាថាធម្មបទបិយវៈ ណាដែលចាប់ផ្ដើមរៀបរាប់អំពី ក្រុមគ្រួសារមួយនឹងភរិយា ស្វាមីនឹងមានកូនប្រុសហើយកូនប្រុសនឹងធំដឹងក្តី ទៅ ទៅស្ដាប់ពធស្ដាប់ទៅស្រាប់តែមាន ចិត្តចង់បួសសុំមេដាបិតាបួសមេដាបិតាជំពាក់វៈវិននឹងកូននឹងតែមិនឲ្យកូនបួស ដល់ចឹងទៅពេលមួយឪពុកនឹងអត់បាននៅនៅតែម្ដាយនឹងម្ដាយឡែងតែប្រកបកិច្ចការងារក្នុងផ្ទះហ្នឹងកូននឹងរត់ទៅវត្តហ្មងចឹងទៅវល់ក៏វល់ដល់តែមែនទេទៅសុំឲ្យលោកម្ចាស់ពំពោះឲ្យនឹងចឹងទៅលោកក៏ពំពោះទៅដល់ទៅឪពុកមកវិញរកកូនឃើញទៅយីកូននឹងចង់បួសទៅមើលវត្តហើយទៅឃើញកូនបួសដល់ទៅអញ្ចឹងចិត្តតែជាប់ជំពាក់ ស្រឡាញ់កូនហ្នឹងកូនបួសហើយក៏បួសតាមកូនហ្នឹងទៅហើយម្ដាយហ្នឹងថាអីអ្នកទាំងពីរឪកូនហ្នឹងទៅរស់នៅឯវត្តឯណោះយូរម្លេះតិចទៅបួសទាំងអស់គ្នាទៅដល់ទៅឃើញបួសមែនអញ្ចឹងទៅដោយការស្រឡាញ់ជាប់ជំពាក់ហ្នឹងខ្លួនឯងក៏ទៅកាន់សំណាក់ភិក្ខុណីបួសដែរទៅនឹងឯងហ្នឹង ប៉ុន្តែដល់ពេលបួសហើយនឹងមិនបានប្រកបសេចក្តីជាយាមប្រព្រឹត្តធម៌អីទេដោយសារការការបួសហ្នឹងវាមិនមែនដោយសទ្ធាណាទេណាមិនមែនជាសទ្ធាបពជិតាណੰអីហ្នឹងឯងពីព្រោះកូន សំបួសមិនទាំងឲ្យបួសផងហ្នឹងប៉ុន្តែបួសនេះដោយសារការជាប់ជំពាក់ហ្នឹងឯងញាតសង្សកៈហ្នឹង ជាប់ជំពាក់នឹងចំណងក្រុមគ្រួសារនឹងចឹងទៅ ស្កាត់រោជួបគ្នានិយាយគ្នាចិត្តតែមានរឿងនិយាយចឹងដែរទាំងប៉ុណ្ណាម្ល៉េះវារំខានទាំង សំណាក់ភិក្ខុភិក្ខុនីអីទៅទៀតណោះតាមពេលតាមវេលាដោយការហៅ គ្នារោគ្នាជួបគ្នានិយាយគ្នាហ្នឹង ដល់ចឹងទៅរឿងរ៉ាវជ្រាបដល់ព្រះតមានវិភាកទៅបានព្រះអង្គទ្រង់ត្រាស់ហៅមកសួរទៅព្រះអង្គរំលឹកដាស់តឿនតែធ្វើឲ្យបរិស័ទទាំងឡាយហ្នឹងក៏បានសម្រេចអ្នកផលច្រើននៅក្នុងបកាថាហ្នឹងហ្នឹងហើយហើយនេះគ្រាន់តែគាថាកណ្ដាលទេដែលព្រះអង្គទ្រង់កាសសម្ដែងចាប់ផ្ដើមត្រង់ដែលថា បុគ្គលនឹងឯងមានការប្រកបទៅក្នុងទីដែលមិនគួរប្រកបណាយកគេយញ្ញមត្តាណੰងនឹងឯងគឺវាប្រកបទៅ ក្នុង អយោនិសោមនសិកាណានឹងឯងចឹងអយោនិសោមនសិកានឹងឯងដែលថាអយោគេនោះហើយយញ្ញមត្តាណੰងហ្នឹងគឺបានន័យថាប្រកបខ្លួន ហ្នឹងហើយយន់ជាមត្តាណੰងនោះប្រកបខ្លួនទៅក្នុងទីដែលមិនគួរប្រកបហ្នឹងគឺព្រះអត្តកថាបញ្យលសំដៅទៅរោគអយោនិសោមអ្នកជាការនឹងឯងចឹងប៉ុណ្ណាចឹងគឺព្រះអង្គទ្រង់រំលឹកថាកប3ប្រកបខ្លួននឹងឯងឲ្យបានល្អនៅក្នុងទីដែលគួរប្រកបខ្លួននឹង គឺយោនិសោមនសិកាចឹងទៅនឹងឯងហើយបើយើងប្រកបខ្លួនក្នុងទីដែលមិនគួរប្រកបហើយដល់ទៅចំណែកយោនិសោមនសិការៈហ្នឹងយើងទៅជាមិនប្រកបទៅវិញនឹងឯងហ្នឹងគឺដែលព្រះអង្គទ្រង់សម្ដែងរំលឹកអំពីពគាថាហ្នឹងបញ្ជាក់ទៅលើការដែល មិនមិនមាននៅយោនិសោមអ្នកសិការៈនេះយោនិសោមអ្នកសិកានេះគឺបានន័យថាជាការគិតទៅក្នុងហេតុផលទាំងដែលជាហេតុនាំឲ្យមាន នៅបញ្ញាហើយដល់ទៅយើង អត់ប្រកបទៅដោយការពិចារណាក្នុងហេតុផលអត់មានបញ្ញាកើតឡើងបានព្រះអង្គសម្ដែងថាមេបយេហិសមាគញ្ញហិនេះ ព្រះអង្គទ្រង់រំលឹកដាស់តឿនថាណែកុំឲ្យសមាគមជាមួយនឹងសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តកណាមេហ្នឹងគឺកុំមេប្រែតែកុំសមាគញ្ញហេហ្នឹងគឺថាការដែលគប់រោគសមាគមជាមួយគ្នានឹងបយេហេនេះគឺសត្វនិងសង្ខារដែលជាទីស្រឡាញ់នេះហើយអបយេហេ គឺសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តហ្នឹងក៏ដូចគ្នាដែរក៏ទាចំណាំងហ្នឹងគឺក្នុងកាលណាណាឡើយវាថាកុំហ្នឹងពីព្រោះអីពីព្រោះបញ្ញាណੰងអទេសណੰងទុក្ខំការដែលអទេសណੰងមិនបានឃើញមិនបានជួប នៅសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងណាអាហ្នឹងវាជាទុក្ខអីអបញ្ញាណੰងទេសណੰង ការដែលបានឃើញបានជួបជាមួយគ្នានឹងសត្វនឹងសង្ខារដែល មិនជាទីស្រឡាញ់មិនជាទីពេញចិត្តហ្នឹងក៏ជាទុក្ខពីព្រោះវាមានវិបយោគតុកហើយនឹងសំបយោគតុកនឹងឯងហើយថែមមួយទៀតយ៉ាំបិឆាំងលលៈបតិតាមបិតុកកណាគឺយ៉ាំបិឆាំងលលៈបតិតាមបិតុកហ្នឹងប្រាថ្នារបស់ណាមិនបានរបស់នោះ គឺជាទុកកណា នឹងឯងហើយត្រង់វិបយោគទុកនេះគឺសេចក្តីទុកព្រោះព្រាត់ប្រាសចាក់សត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីពេញចិត្តនឹងណាព្រាត់ប្រាសទៅហៅទៅវិបយោគនឹងវានាំឲ្យមានទុកនឹងឯងអញ្ចឹងបានព្រះពុទ្ធអង្គទ្រង់សម្ដែងបន្តទៅថាតាស្មាប្រហែតនោះប្រយ៉ាងអ្នកកយិរាថៈគឺ កុំធ្វើនៅសត្វនិងសង្ខារឲ្យជាទីស្រឡាញ់ពេញចិត្តនឹងឯងចឹងកុំធ្វើកុំធ្វើនឹងឯងតាស្មាតែយ៉ាងអ្នកកយិរាអ្នកកយិរាថៈហ្នឹងគឺថាកុំឲ្យធ្វើចឹងកុំឲ្យធ្វើ នៅសត្វនិងសង្ខារឲ្យជាទីស្រឡាញ់ពេញចិត្តឡើយណានឹងឯង គឺការធ្វើសត្វនឹងសង្ខារឲ្យជាទីស្រឡាញ់ជាទីពេញចិត្តនឹងរស់នៅជាទុកអញ្ចឹងប្រត់ប្រាស់ទៅទាំងហើយព្រោះតែយើងធ្វើសัตว์នឹងសង្ខារឲ្យជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងចឹងឯងបានជាវាមានរឿងមិនពេញចិត្តកើតឡើងហ្នឹងអាហ្នឹងឯងមេរបស់វាគឺការដែលមានសัตว์នឹងសង្ខារដែលជាទីស្រឡាញ់ហ្នឹងអាហ្នឹងឯងដល់តែយើង ជ្រើសរើសចាប់យកឲ្យជាទីស្រឡាញ់ជាទីពេញចិត្តអានឹងវាធម្មតាទេវាតែងតែមានការតោះចិត្តដែរជាលទ្ធផលទាំងព្រោះយើងមិនបានប្រព្រឹត្តទៅ ជាមជ្ឈមបដិបទាណាមិនបានប្រព្រឹត្តទៅជាផ្លូវកណ្ដាលក្នុងការសិក្សាអ្វីអ្វីដែលបានចូលមកដល់ជីវិតរបស់យើងនឹងដោយការមិនចាប់កាន់ នឹងឯងដល់ទៅមិនចាប់ប្រកម្មអញ្ចឹងទៅដល់ទៅពេលអ្វីអ្វីវាទៅជារបស់ធម្មតាទៅគួរដល់ការសិក្សាអត់មានការបន្ទូការតោះចិត្តអីទៅទេនឹងឯងចឹងអានឹងវាជាមជ្ឈមបដិបទា កាលណាបើយើងទទួលយកការពិតក្នុងជីវិតនេះមកសិក្សាឲ្យបានល្អណែញោមពុទ្ធបរិស័ទណាយើងកម្មតែទាញកម្មតែតឹងណា នឹងឯងកាន់តែទាញកាន់តែតឹងនឹងយ៉ាងម៉េចអ្វីអ្វីក្នុងโลกនេះគឺមានសេចក្តីពិតនឹងឯងហើយយើងមិនសិក្សាការពិតនឹងយើងចេះតែទាញតាមការដែលយើងស្រឡាញ់ពេញចិត្តនឹងដល់អញ្ចឹងទៅកុំឲ្យវាបែកបាក់កុំឲ្យវាមានការព្រាត់ត្រាស់អានឹងឯងអញ្ចឹងយើងខំទាញអាការដែលយើងខំទាញនឹងគឺយើងប្រឆាំងជាមួយនឹងការពិតណា ប្រឆាំងជាមួយការមិនទៀងណាប្រឆាំងជាមួយជារៀបជាធិមរណៈណាប្រឆាំងជាមួយនឹងការព្រាត់ប្រាសណាប្រឆាំងជាមួយគ្នានឹងខយៈធម្មាវិយៈធម្មាណាធัวទាំងឡាយដែលតែងតែអស់ទៅ សាបសូន្យទៅប្រែប្រួលទៅហ្នឹងណាអានឹងឯងដែលយើងប្រឆាំងហ្នឹងឯងដែលយើងខំទាញហ្នឹងឯងរឹតតែទាញរឹតតែតឹងអាតឹងហ្នឹងបានតែក្តីថាម៉េចអាតឹងហ្នឹងគឺការចង្អៀតចង្អល់ចិត្តរបស់យើងហ្នឹងណាតឹងក្នុងចិត្តហ្នឹងណា ប៉ិនក្នុងដើមទ្រូងហ្នឹងណាហើយក៏កើតទុកទៅទៅហូរយំទៅអាហ្នឹងរឿងយើងទេអញទេដូច្នេះលេងទេលេងលេងលួសអែនឹងងូហ្នឹងឯងលេងទៅណាលះបង់ទៅ ទៅដោយបញ្ញាមិនលេងមិនលះបង់ដោយអត់បញ្ញាទេ មានបញ្ញាបានលេងបានលះបង់បានមិនប្រកាន់បាន គឺបញ្ញាយ៉ាងម៉េចបញ្ញាកំណត់ដឹងអ្វីអ្វីជាសេចក្តីពិតមិនទៀងគឺមិនទៀងពិតរបស់សង្ខារជារៀបជាធិមរណៈការប្រត់ប្រាស់ពិត របស់សង្ខារតលតែយើងដឹងរបស់ក្នុងលោកនឹងឯងជារបស់ក្នុងលោក យើងមិនចាប់ទាញយកមកឲ្យជារបស់យើងទីពឹងគឺមិនមែននៅត្រង់ការចាប់ប្រកាន់របស់ក្នុងលោកទេទីពឹងអកិញ្ញនាំងអនាទាននាំងនឹងតែម្ដង នៅពេលដែលមិនចាប់ប្រកាន់ដោយតណ្ហាថារបស់យើងដោយទិដ្ឋិថាខ្លួនយើងគឺថាអកិញ្ញណੰក៏មិនកង្វល់ជាមួយនឹងរបស់ក្នុងលោកកន្លែងនឹងតែហ្មងដែលជាទីពឹងណាអត់មានទីពឹងអីដតីផ្សេងទៀតទេអញ្ចឹងគឺពុទ្ធបរិស័ទយើងតលតែ សិក្សាការពិតក្នុងលោកនឹងឯងឲ្យ ប្រព្រឹត្តទៅជាធម្មតាធัวនេះឯងដែលពុទ្ធបរិស័ទត្រូវកាត់បន្ថយនៅការច្របោកច្របល់ដោយសង្ឃគៈផ្សេងផ្សេង ហើយនឹងកាត់បន្ថយនៅ ភាពចង្អៀតចង្អល់តាមតឹងនៅក្នុងចិត្តសន្តាននឹងបានជួបប្រសពនៅសេចក្តីសុខនឹងយើងយើងមើលមើលយើងធ្វើត្រង់មាសត្រង់ប្រាក់ដាក់សัตว์ណា មិនថាតែត្រង់អីទេ វាជាទោសរបស់សត្វពីព្រោះវាបិទបាំងសេរីភាពរបស់សត្វនឹងវាមិនបានពេញចិត្តនឹងត្រង់មាសត្រង់ប្រាក់អីដែលគេធ្វើដាក់ឲ្យទេអានឹងរឿងសត្វហើយជាមនុស្សយើង ដែលគិតថាឆ្លាតជាងសត្វនោះហេតុអីក៏ធ្វើត្រង់សម្បត្តិត្រង់មាសត្រង់ប្រាក់ដាក់ខ្លួនឯងចងឬរឹតខ្លួនឯងអញ្ចឹងពន្ធនាគារគិតណាគឺថា មានការប្រព្រឹត្តទៅដោយការរួបរិទ្ធនឹងឯងចឹងនឹងគឺយើងយើងធ្វើត្រង់ដាក់ខ្លួនឯងណារូបរិទ្ធឲ្យឋិតនៅក្នុងភាពចង្អៀតចង្អល់ហ្នឹងពុទ្ធិកាណាព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីរឿងចំណងហ្នឹងដែលពិខុទាំងឡាយឃើញ គេដាក់ខ្នោះគ្នៀងលាក់ទោសអីអីបណ្ដើទៅហ្នឹងហើយក៏មកទូលព្រះអង្គពីចំណង នឹងឯងមានចំណងអីតឹងរឹងរូបរិទ្ធជាងនឹងទេព្រះអង្គបានព្រះអង្គសម្ដែងពីចំណងនឹងចឹងចំណងកាមគុណនឹងចំណងដែលជាប់ជំពាក់ជាមួយនឹងរបស់ក្នុងโลกនឹងអានឹងឯងដែលតាកតងទៅនឹងរឿងដែលធ្វើសัตว์នឹងសង្ខារឲ្យជាទីស្រឡាញ់ពេញចិត្តនឹងដូច្នេះព្រះអង្គសម្ដែងថាមេកុំណាកុំកុំធ្វើសัตว์នឹងសង្ខារឲ្យជាទីស្រឡាញ់ពេញចិត្តនឹងឯងគឺយើងរស់នៅជាមួយគ្នា យើងមិនមែនថាមិនស្រឡាញ់ទេប៉ុន្តែយើងស្រឡាញ់ដោយមេត្តាបំណងប្រាថ្នាឲ្យគ្រប់គ្នាបានសុខយើងធ្វើសេចក្តីល្អដល់គ្នាចឹងទៅដល់តែពេលព្រាត់ប្រាសទៅ គឺដូចតែយើងបានគិតហើយ គឺមានការព្រាត់ប្រាសជាធម្មតាទាំងដែលសេចក្តីល្អក៏យើងបានបំពេញធ្វើហើយយើងនៅដោយសេចក្តី សុខស្ងប់ត្រជាក់ចិត្តនឹងឯងហើយយើងមិនចេះតែរុំយើងមិនចេះតែយំនឹកអាឡោះអាល័យអ្នកដែលចែកឋានទៅនឹងទេ យើងធ្វើតេកណានុប្រទានឧទ្ទិសទៅហើយយើងមានសេចក្តីសុខជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនយើងនេះព្រោះយើងមិនមានបំណងអីក្រៅតែពីការសន្សំសេចក្តីល្អនឹងទេហើយយើងដឹងថានឹងលាចាកអ្នកទាំងឡាយទៅអញ្ចឹងយើងអត់មានហួងហែងដើម្បីនឹងថាឲ្យអ្នកណាចេះតែនៅជាមួយយើងរហូតទេបើយើងចេះតែហួងហែងឲ្យអ្នកដទៃនៅជាមួយយើងរហូតយើងចាំបាច់ស្លាប់ចោលគេទៅអីដល់ពេលយើងស្លាប់ហ៎ ឃើញទេយើងហួងហែងខ្លួនយើងមិនទាំងបានផងដូច្នេះយើងត្រូវតែយល់ដល់សភាពការពិត ក្នុងជីវិតនឹងឯងសិក្សាដោយបញ្ញា អ្វីអ្វីមិនមែនសម្រាប់ហួងហែងទេសម្រាប់យើងយល់នេះឯងដែលជាសាសនៈព្រះមច្ឆរិយៈដែលយើងត្រូវសិក្សាបប្រតិបត្តិដើម្បីដោះស្រាយជីវិតរបស់យើងឲ្យបាន រួចពីចំណងនៃវដ្តសង្សារ លោកកាមិសੰងបច្ចហេសន្តិពេកខោតៈលះបង់នៅគ្រឿងជាប់ជំពាក់ក្នុងលោកសម្លឹងនៅសន្តិបត្តិគឺព្រះនិព្វានដែលជាទីបំផុតនៃជីវិតវត្តសង្សារទាំងសូមអនុមោទនា